បាទជម្រាបសួរបងប្អូនអស់គ្នាបាទថ្ងៃនេះជួបជាមួយខ្ញុំបាទសុផាតម្ដងទៀតហើយ live សាកល្បង ពីរដងហើយ នៅក្នុង តាមរយៈកុំព្យូទ័រនៅទីនេះមានសេវាដ៏ល្អអញ្ចឹងខ្ញុំគឺសាកល្បងបើ live ក្នុងនឹងបានម្ដងនេះគឺខ្ញុំនឹងប្រើប្រាស់ជាប្លូកាប្រចាំនៅក្នុងកុំព្យូទ័រដែលខ្ញុំបាន រៀបចំเพจដាក់ក្នុងនឹងបងប្អូនហើយសូមធ្វើតេស្តសម្លេងតិចបងជីវិត កម្មករស្រុកថៃបងសម្លេងខ្ញុំច្បាស់ល្អយ៉ាងណា បង ជួយប្រាប់ផងបង ហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលរួមមកក្នុងកម្មវិធី live ផ្ទាល់ផ្សាយចេញពីសហរដ្ឋអាមេរិកនៅថ្ងៃទី9បាទថ្ងៃទី9បងប្អូនហើយលឺច្បាស់ទេបងប្អូនណា បាទចាំមកផ្លែបងប្អូនឥឡូវសភាបាទជម្រាបសួរបងបាទស្វាគមន៍បងប្រុសបងស្រីអ៊ំពូមីងប្រធារានុធិរៈគ្រប់ព្រះអង្គអស់អឺអូនយកទូរស័ព្ទឲ្យប៉ាបន្តិចស្វាគមន៍បងប្អូនទាំងអស់គ្នានេះជួបគ្នាម្ដងទៀតបាទ មើលទៅកុំព្យូទ័រនេះអាចដំណើរការបានបើ ដំណើរការបានយើងនឹងធ្វើការ live តាមរយៈនេះជារៀងរហូតហើយមិនបាច់ចាំប្រើទូរស័ព្ទដៃវាពិបាកក្នុងការតាំងជើងកាមេរ៉ាអីជាដើមអញ្ចឹងយើងដាក់ក្នុងនេះបាទក្នុងនេះទៅគឺយើងបើកកុំព្យូទ័រមកភ្លាមយើងអត់ហាត់តាំងជើងទេគឺវាដំណើរការដោយរលូនបាទដំណើរការដោយរលូនហើយហើយ អូនចូលមើលហើយកំពុងចូលមើលបាទបាទគុំបងប្អូនទាំងអស់គ្នាដែលប្រធានបတ်ក្តៅប្រធានបတ်ដែលគេធ្វើទុកបុកម្នេញភាពសាហាវប្រិស័យរបស់របបក្រុង ភ្នំពេញដែលបានធ្វើកាន់តែសាហាវទៅសាហាវទៅពីមួយថ្ងៃទៅមួយថ្ងៃអច្បាស់ល្អបានហើយបើសផាតបាទវាសួរសួស្ដីក្មួយ បាទវាសួរលោកពូបាទ ចាំផ្លិតពូក្មួយសែនៅក្នុងអខនក្មួយតិចសិនព្រោះនេះឡាយក្នុងពេកហើយយកទៅដាក់ក្នុងអខនវិញបាទដាក់ក្នុងអខនចាំបងចាំផ្លែតចាំផ្លែតសិនបងប្អូនណា bị kèn đi kèn lại các con đĩa kèn này chạy sư ba rồi sư ba kén chăm sảy chăm xa sư ba ô mười sân បាទជាបឋមខ្ញុំកណាខ្ញុំបាទជីវសុផាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រធារានុធិរៈគ្រប់ព្រះអង្គហើយជម្រាបសួរបងប្អូន តាមក្នុងក្រៅស្រុកទាំងអស់ខ្ញុំឡាយតាមរយៈនេះតើវាគាំងឬក៏មិនគាំងអីយ៉ាងណាបងប្អូនជួយប្រាប់ផងហើយថ្ងៃនេះខ្ញុំមានឱកាសដើម្បីធ្វើការឡាយហើយបន្តផ្ទាល់ចេញពីទឹកដីនៃសហរដ្ឋអាមេរិកថ្ងៃនេះគឺនៅនេះម៉ោងម៉ោង6 បាក់ម៉ោង6ហើយអេខុសតែដឹងអូម៉ែនេះម៉ោង6អីម៉ោង8កន្លះបាទមើលច្រឡំបងប្អូនម៉ោង8កន្លះហើយអញ្ចឹងបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបខ្ញុំបាទសផាតម្ដងទៀតអញ្ចឹងសង្ឃឹមពុកម៉ែបងប្អូនជួយចែករំលែកបន្តឥឡូវនេះគឺបញ្ហា ក្រុមហ៊ុន Facebook នឹងគឺមានបញ្ហាច្រើន ក្នុងការអឺមើលឃើញនៃការ live បាទเพจធំធំត្រូវបានបិទសម្បីតែเพจលោកប្រធានសមស៊ីក៏មានការបិទផងដែរអញ្ចឹងเพจខ្ញុំក៏ដូចគ្នា បាទអញ្ចឹងវាពិបាកក្នុងការផ្សាយពិបាកក្នុងការផុសពិបាកក្នុងការយើងសបផ្សាយទៅទៀតអញ្ចឹងថ្ងៃនេះខ្ញុំមានឱកាសម្ដងទៀតនិយាយពាក់ព័ន្ធនឹងការគម្រាមកំហែងគ្រប់រូបភាពក៏ដូចជាការធ្វើទុកបុកម្នេញ ទៅលើសកម្មជនសកម្មរីរបស់គណៈបកភ្លើងទៀនគណៈបកភ្លើងទៀននេះ យើងដឹងហើយ ថាទៅនឹងរៀបចំបាន ជាង3ខែប៉ុណ្ណោះប៉ុន្តែសន្ទុះនៃការគ្រប់គ្រងគឺមានសន្ទុះច្រើនអញ្ចឹងភាពភ័យខ្លាចនៃពួកបដិការ បាទភាពភ័យខ្លាចនៃពួកបដិការ គឺវាតែងតែមាន ការភ័យខ្លាចតក់ស្លុតខ្លាចចាញ់ឆ្នោតចាញ់អីនេះគឺ វាតែងតែមានវាតែងតែមាន បាទវាតែងតែមាន ឥឡូវនឹងក្នុងករណីថ្ងៃហ្នឹងយើងមានឃើញហេតុការណ៍ដល់រដ្ឋុតហេតុការណ៍ដល់សាហាវព្រីស័យយោងខ្នង ដែលយើងមិនអាចទទួលយកបាន បាទក្នុងនាមជាមនុស្សជាតិក្នុងនាមជាមនុស្សជាតិបើនិយាយពីសន្តិភាព នៅស្រុកខ្មែរ គឺមនុស្សសត្វអត់មានទេសន្តិភាពអញ្ចឹង ក្នុងការធ្វើដំណើរក្តីក្នុងការធ្វើដើរក្តីក្នុងការ រប្រកបការងារទទួលទាន ជាប្រចាំថ្ងៃក្តីគឺតែងតែបើសិនតែយើងមាននានាការប្រឆាំងនឹងរបបលោកហ៊ុនសែនប្រឆាំងនឹងលោកហ៊ុនសែន គឺយើងតែងតែជួបនៅហានិភ័យដោយជាធ្វើរូបភាពគ្រោះថ្នាក់ចរាចរណ៍ធ្វើរូបភាពឡានមកបុកអីជាដើមម៉ូតូដួលអីសួស្ដីបងអូនសុផាតបាទជម្រាបសួរបងហើយបងប្អូនយើងអរគ្នាថ្ងៃនេះខ្ញុំដាក់តែនេះសិនដាក់តែនេះមើលខមមិនតិចបាទដាក់តែនេះមើលខមមិនតិច មើល comment បងប្អូនក្នុងនេះមើលអត់អត់អត់អត់បានបាទនេះមើលអត់បានឥឡូវបាន50នាក់ហើយបានចូលរួមសំឡេងខ្ញុំយ៉ាងណាដែរបងប្អូនសំឡេងនេះគឺសំឡេងតិចសំឡេងស្អកកសំឡេងដែលបបោមាត់ប្រេះសំឡេងដែលជួយផងបងប្អូនឲ្យជួយជួយថាតើសេវាវាយ៉ាងណា ដើម្បីឲ្យខ្ញុំកែតម្រូវ បងប្អូនរឿងសេវា ដើម្បីឲ្យខ្ញុំកែតម្រូវរឿងសេវាបើសិនជាសេវារឿងតិចខ្ញុំមិនអាចឡាយតាមកុំព្យូទ័របានទេខ្ញុំនឹងឡាយតាមទូរស័ព្ទថ្ងៃក្រោយវិញបើសិនជាកុំព្យូទ័រវាអត់អូសរួចសេវាវាខ្សោយបងប្អូនជួយប្រាប់ជួយ comment ពួកខ្ញុំឃើញវារៀងតាក់តាក់អញ្ចឹងណាបាទតើបងប្អូនអាចស្ដាប់បានទេបាទបងប្អូនអាចស្ដាប់បានទេអូសំលេងស្អកបាទសំលេងស្អកសំលេងស្អកអញ្ចឹងដាក់ទឹកនេះសិនឈប់ចាំមួយផ្លែត សំលេងស្អកដាក់ទឹកបន្តិចសិនឲ្យវាលះច្រៀងឲ្យបានពីរោះដោយសត្វសារកាច្រៀងឲ្យបានពីរោះដោយសត្វសារកាបងប្អូនដែលលើសត្វសារកាវាច្រៀងសបាយហូគេជ្រាវ នៅពេលដែលវាជួបជុំគ្នាលើចុងជ្រេចុងឈើតែលឺបងប្អូន បាទនៅអាមេរិកនេះសម្បូរបាទសត្វហើយសត្វស្រុកគេសន្តិភាពហ៎ ខ្ញុំដើរមើលឃើញអូសម្បូរមែនតើបាទកន្លែងណាក៏មានសัตว์ដែរនេះនៅម្ដុំម្ដុំនេះផងបើកឡានមិនស្រួលបុកជូកព្រៃបងប្អូននៅនៅទីនេះបើកឡានមិនស្រួលបុកជូកព្រៃបុកបុកឆ្លុះបុកក្តាន់អីទៅពីហ្នឹងណាបាទអញ្ចឹងអឺណាខលមកទេណាខលសិនចាខ្ញុំជាប់ឡាយហើយបាទជាប់ឡាយហើយអញ្ចឹងថ្ងៃហ្នឹងបងប្អូនមានឃើញករណីហេតុការដែល សាហាវព្រៃសៃឥឡូវខ្ញុំសូមធ្វើការអានជូនបងប្អូនតិចមុននឹងធ្វើអត្ថាធិប្បាយទៅលើប្រធានបទហ្នឹងហើយខ្ញុំមិនបានសរសេរទេ បាទខ្ញុំមិនបានសរសេរទេ ខ្ញុំមិនបានសរសេរប្រធានបទទេ ចាំមើលខ្ញុំណែណាបងប្អូនខ្ញុំធ្វើការអានបន្តិចបាទ បាទឥឡូវឥឡូវបងប្អូននេះឥឡូវខ្ញុំនេះធ្វើការអានបន្តិចជប់ចាំមួយផ្លែតដើម្បីបាទដំណឹងដល់រន្ធត់ក្តៅក្តៅលោកសោកស្ដាយបំផុតលោកជឿនសរឹមជាអនុប្រធាន ប្រណិបត្តិបណ្ដោះអាសន្នខណ្ឌច្បារអំពៅរាជធានីភ្នំពេញ របស់គណៈបកភ្លើងទៀន មានការសោកស្ដាយបំផុត គ្មានអ្វីប្រៀបបានទទួលដំណឹងថាលោកជឿមសរឹមទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយការរៀបចំទុក ជាមុននៅខេត្តតកែវខ្ញុំមាន ការតក់ស្លុតចិត្តនិងរន្ធត់ចិត្តមែនតែនក្រោយទទួលបានដំណឹងនេះលោកជឿនសរឹមជាមនុស្សម្នាក់ដែល សកម្មការងារនៅ ក្នុងខណ្ឌច្បារអំពៅ ខ្ញុំសូមឲ្យដួងវិញ្ញាណខណ្ឌអានេះគឺគេទៅសេចូលរួមរំលែកទឹក ស្ដាប់បានអូស្ដាប់បានអរគុណច្រើនបងបាទអញ្ចឹងយើងមើលឃើញថានេះករណីខ្លះគេធ្វើអញ្ចឹងឥឡូវយើងចូលមកវិនិច្ឆ័យកាត់សេចក្តីទាំងអស់គ្នាហើយយើងមិនមែនចេះតែសន្និដ្ឋានចេះតែចោតចេះតែអីទេ ប៉ុន្តែរឿងករណីនេះមិនមែនតែម្ដងហ្នឹងទេបាទមិនមែនម្ដងនឹងច្រើនលើកច្រើនសារនៃការរៀបចំ នៃការសម្លាប់មនុស្សដើម្បីឲ្យស្របនឹងដូចជាថាស្ថានភាពធ្វើយ៉ាងណាសម្លាប់ទៅអត់មានកំហុសដល់របបគេចឹងគេធ្វើអារូបភាពនឹងដូចសម្ដីហេងសួរយ៉ាងបងប្អូន ហេងស៊ូណាគឺសម្ដីការរៀបចំ ដើម្បីសម្លាប់មនុស្សសម្លាប់អ្នកណាដែលសកម្មសម្លាប់អ្នកណាដែលក្លាហានគឺគេធ្វើរូបភាពគ្រោះថ្នាក់ចរាចរណ៍ក្តីគេធ្វើរូបភាពឡានតបុកក្តីម៉ូតូតបុកក្តីគឺគេរៀបចំរបៀបហ្នឹងឥឡូវហ្នឹងហេតុអីបានគេត្រូវការរៀបចំអញ្ចឹងដើម្បីគេយករូបភាពហ្នឹងទៅគម្រាមកំហែងដល់ សកម្មជនបេក្ខជនដែលកំពុងតែឈោះឈ្មោះនៅក្នុងគណៈបកភ្លើងទៀនឥឡូវនឹងគណៈបកភ្លើងទៀនបងប្អូនរៀបចំមិនដល់3ខែដូចខ្ញុំបាននិយាយអញ្ចឹងយុវជនចូលរួមច្រើនគាត់មានភាពក្លាហានគាត់ហ៊ានប្រឈមប៉ុន្តែទោះបីតែអាញាធរគម្រាមយ៉ាងណាក៏នៅតែចូលរួមទោះបី តែ អ្នកមួយចំនួនត្រូវបានគេដកបានក្រីក្រយ៉ាងណាក៏គាត់នៅតែឈោះឈ្មោះនៅតែពឹកអឺ ឈរជាតំណាងយើងឃើញឃើញអាទាំងអស់ហ្នឹងដែលជំរុញឲ្យលោកហ៊ុនសែនរៀបចំណាជំរុញឲ្យបាក់លោកហ៊ុនសែនជំរុញឲ្យពួកលោកហ៊ុនសែនចាប់ផ្ដើមធ្វើយ៉ាងណាដើម្បីសម្លាប់ គេហៅថាសម្លាប់1កម្រាម100សម្លាប់10កម្រាម1000គេប្រើអាយុទ្ធសាស្ត្រហ្នឹងវិធីសាស្ត្រហ្នឹងបងប្អូនមានចាំបងប្រុសអឺស៊ិនខុនណា ស៊ិនខុនស្លាប់មកដល់ពេលនេះសមល់យុទ្ធធរគឺអត់តន់មានទេអត់តន់ទទួលបានទេណាយើងមិនបាច់ចាំនិយាយដល់កែមលៃឈុតវិធីជីវវិជាអីយើងមិនបាច់ចាំនិយាយដល់ទេយើងនិយាយអាហេតុការចុងក្រោយជាមួយគ្នាឃើញទេបងប្អូនគេធ្វើឥឡូវនេះគេធ្វើអារូបភាពនឹងដើម្បីកម្រែកកម្រាមកំហែងដល់យុវជនគេធ្វើអញ្ចឹងចាប់ដាក់គុកមើលទៅមនុស្សឡើងខ្លាច គុកคล้ายជាកន្លែងគេហៅថាគុកដូចជាទីមោងបំលាចយើងអញ្ចឹងគុកគ្រាន់តែជាជាជាជាខ្មោចសម្រាប់លងយើងចំពោះអ្នកដែលខ្លាចអញ្ចឹងគុកនឹងអត់មានអីមកមកមានអតិពលមកធ្វើឲ្យយុវជន អ្នកដែលមានចិត្តជាជាអ្នកប្រជាធិបតេយ្យមានចិត្តតស៊ូស្រឡាញ់ជាតិស្មោះស្ម័គ្រគេលែងខ្លាចគុក ចឹងយុទ្ធសាស្ត្រវិធីសាស្ត្រពុកនេះគឺគេចាប់ដើមគេចាប់ដើមធ្វើក្នុងរូបភាពណាក៏ដោយ ក្នុងរូបភាពណាក៏ដោយ ដើម្បីបំបាក់ស្មារតីក្នុងរូបភាពណាក៏ដោយដើម្បីបំបាក់ស្មារតីអញ្ចឹងឥឡូវយើងឃើញថ្ងៃហ្នឹងយើងឃើញម្សិលមិញយើងឃើញថ្ងៃហ្នឹងឃើញសាហាវបងប្អូនសាហាវព្រៃសៃមែនទែនហើយភាពសាហាវនេះបងប្អូន បើយើងនាំគ្នាបាក់ស្បាតយើងនាំនេះខ្លាចរូបភាពនេះនឹងបង្ហាញដល់កូនចៅបង្ហាញដល់ណាសាច់ញាតិសាច់សាលហិត ជាតិសាសរបស់យើង ជាបន្តបន្តពោះអំណាចនៅលើគេច្បាប់នៅលើគេតឡាការនៅលើ គេគេចង់រៀបចំសម្លាប់បែបណាក៏បានដែរបែបបាញ់ឆៅឆៅក៏បាន បែបធ្វើជារូបភាពអីផ្សេងៗមានអ្នកណាគេស៊ើបអង្កេត តឡាការមិនឯករាជ្យច្បាប់លែងមាន ប្រើទៅលែងមានប្រសិទ្ធភាពច្បាប់คล้ายជាឧបករណ៍របស់ អ្នកមានអំណាចដែលចង់បានចឹងបងប្អូនមើលណាបងប្អូនមើលកន្លែងហ្នឹងឥឡូវយើងឃើញយើងឃើញណាហើយឃើញអារូបភាពនឹងសាហាវឃើញអារូបភាពនឹងសាហាវ ប៉ុន្តែបើយើងឃើញអារូបភាពសាហាវនឹងហើយយើងតក់ស្លុតយើងបាក់ស្មារតីយើងមិនហ៊ានក្រោកយើងមិនហ៊ានតតាំងយើងខ្លាចអាពេលវេលានឹងអាបច្ចុប្បន្ននឹងដល់វៀនកូនចៅយើងហើយទឹកដីនៃប្រទេសជាតិរបស់យើងគឺបាត់បង់ម្ដងបន្តិចម្ដងបន្តិចឥឡូវយើងមើលដូចខ្ញុំនិយាយពិសិលយើង ប្រទេសកម្ពុជា ច្បាប់នៃរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់សរីពហុបកបោះឆ្នោតត្រូវតែតម្លាភាពភាពយុត្តិធម៌អព្យាក្រឹតប៉ុន្តែដល់ដំណាក់កាលដែលគេខ្លាចបំផុតដល់ដំណាក់កាលដែលគេខ្លាចបំផុតគឺចាប់ដល់បាទ ដល់ដំណាក់កាលដែលគេខ្លាចបំផុតបងប្អូនគេចាប់ផ្ដើមហ៊ានធ្វើចិត្តរបស់ហ៊ុនសែននិងចិត្តរបស់បពុលហ៊ុនសែនលែងคล้ายជាមនុស្សបងប្អូនបើមនុស្សមានសន្តានជាមនុស្សមានចិត្តជាមនុស្សមិនសាហាវដល់ម្លឹងទេមិនសាហាវដល់ម្លឹងទេប៉ុន្តែ អាភាពសាហាវសេចក្តីលុបលុនអាភាពល្ងងខ្លៅក្របដណ្ដប់ហើយថ្ងៃហ្នឹងខ្ញុំនឹងអបរំហ៊ុនសែនខ្លះយកធយកលើកឲ្យហ៊ុនសែនស្ដាប់ខ្លះហេតុផលខ្លះតួយ៉ាងខ្លះដើម្បីឲ្យបញ្ជាក់ប្រាប់ទៅដល់ហ៊ុនសែនថាការធ្វើបែបហ្នឹងចំណេញអីដល់ហ៊ុនសែនផលប្រយោជន៍អីសម្រាប់ហ៊ុនសែន ផលប្រយោជន៍អីសម្រាប់ចៅរបស់ហ៊ុនសែននិងគ្រូសាបពុរបស់ហ៊ុនសែនអត់ទេហ៊ុនសែនគិតតែផលប្រយោជន៍បានពេលហ្នឹងឥឡូវយើងនិយាយអំពីជាក់ស្ដែងដោយខ្ញុំលើកអំពីខណ្ឌសវណ្ណអញ្ចឹងពេលងាប់ទៅពេលងាប់ទៅសួរថាខណ្ឌសវណ្ណអាសោចឈ្មោះ ឈ្មោះស្អុយកម្រិតណាហើយសួរតាខណ្ឌសវណ្ណងាប់លើយន្តហោះនឹងសួរថាយកអីទៅខ្លះយកអីទៅតាម មនុស្សយើងអត់មានសល់អីទេ ហើយបើសិនតែហ៊ុនសែនប្រឹងប្រែងកាប់សម្លាប់ចាប់ចងមនុស្សដាក់គុកធ្វើទុកបុកម្នេញសកម្មជនសកម្មរីបែបនេះបាទជម្រាបសួរបងខ្មែរអង្គជនជាតិភាគតិច ឥឡូវហ៊ុនសែនដើរត្រឹកត្រឹកទ្រុមទ្រុមកម្មចិនដើ3ជាន់ដើរនឹងដួលសឹងដួលហើយនឹងឲ្យប្រឹងដល់ណាខ្ញុំសួរប្រឹងដល់ណា ហើយសួរថាស្មានថាស្មានថាខ្មែរស្មានថាពលរដ្ឋខ្មែរយុវជន ខ្មែរស្មានថាគេមិនដឹងអាការរៀបចំសម្រាប់មនុស្សបែបហ្នឹងស្មានថាគេមិនដឹងហើយដោយសម្ដីហេងសួរសម្ដីពួក សម្ដីសុកអេសានសម្ដីផៃសិផានសម្ដីពួក មន្ត្រីរបស់ហ៊ុនសែនអស់ហ្នឹងបើនៅប្រទេសគេជាប់គុកបាត់ហើយប៉ុន្តែស្រុកខ្មែរប្រទេសកម្ពុជាដែលក្រុមការដឹកនាំរបស់ហ៊ុនសែននេះគម្រាមបាញ់គេសម្រាមកំរាប់គេគម្រោងរៀបចំសម្លាប់មនុស្សស្រស់ស្រស់ឆៅឆៅគ្មានឃើញអាណាជាប់គុកទេ ដោយប្រហែលថ្ងៃមុនយើងករណីទៅលើកម្មករណាកាវើលកម្មករណាកាវើលមានអាញាធមម្នាក់ដែលពាក់អាវឃីវបឡំទៅវាយទៅលើស្ត្រីភេទហើយបែរជាទម្លាក់កំហុសទៅលើកម្មករណាកាវើលយើងមើលឃើញក្នុងនាមជាអាញាធរធ្វើចរិតថប់ថប់វាយស្ត្រីហើយទម្លាក់កំហុសទៅលើស្ត្រីទៀតយើងមើលឃើញអានឹងដែលយើងឃើញរូបភាព ខ្មៅខ្លាយជាសសខ្លាយជាខ្មៅច្បាស់ក្រឡែតសាហាវបងប្អូនកន្លែងហ្នឹងយើងមើលវីដេអូហ្នឹងខ្ញុំមិនចង់ចាក់ឲ្យបងប្អូនមើលទេប៉ុន្តែសង្គមហ្នឹងក្រោមការដឹកនាំរបស់របបហ្នឹងគេធ្វើអញ្ចឹងមានអី ច្បាប់នៅលើគេអ្នកប្រើហ្នឹងណាគេចង់ ធ្វើមិនបាច់បាន ណាគេចង់ធ្វើមិនបានដោយករណីដែលគេគម្រាមសម្លាប់ខ្ញុំបាញ់សម្លាប់ខ្ញុំបងប្អូនមានបានដឹងទេខ្ញុំដូចតែធ្លាប់ចាក់ឲ្យបងប្អូនមើលម្ដងបើនៅអាមេរិកបើនៅបណ្ដាប្រទេសផ្សេងផ្សេងដែលគេច្បាប់ជាធំគ្រឹះនៃច្បាប់ អ្នក ដែលគម្រាមសម្លាប់ខ្ញុំមិនដឹងថាជាប់គុកតាំងពីថ្ងៃណា ចាប់តាំងពីថ្ងៃដែលគេចាប់ដើមគម្រាមខ្ញុំមកម្ដេះ គិតមើលបងប្អូននេះឧទាហរណ៍ខ្ញុំខ្ញុំខ្ញុំខ្ញុំឧទាហរណ៍ឲ្យមើលចាំមកផ្លែបងប្អូនខ្ញុំឧទាហរណ៍ឲ្យបងប្អូនមើលចាំផ្លែណាបងប្អូនណាចាំផ្លែ ស្ដាប់បានទេបងប្អូនច្បាស់ច្បាស់ណាបាទចាំមើលខ្ញុំឧទាហរណ៍បងប្អូនមើលយកវីដេអូជាឧទាហរណ៍បងប្អូនមើលសុខភាពហើយមើលហើយហ្នឹងគេហៅថាប្រដាប់ការពារសន្តិភាពឃើញទេហ្នឹងហើយមើលចូលមកដល់កបងអើយ ព្រោះឯងថាប៉ះបោចាំងគាត់ទៅបោជាអត់ទីសំស៊ីអីឃើញទេម្ដងទៀតសិនអើពួកអាយ៉ាគេសំស៊ីបែបវាហើយហ្នឹងគេហៅថាប្រដាប់ការពារសន្តិភាពឃើញទេណាអើបើចូលមកដល់កមកវើពួកឯងថាប៉ះបោចាំងគាត់ទៅបោជាអត់ទីសំស៊ីអីឃើញទេអាហ្នឹងណា ហើយហ្នឹងគឺគឺគឺផ្ញើមកតាម Messenger របស់ខ្ញុំហ្មងនេះឈ្មោះផ្ញើមក Messenger របស់ខ្ញុំអានេះខ្ញុំលើកឧទាហរណ៍ទេប៉ុន្តែគ្រាន់តែជាវីដេអូចាស់កាលពី8ខែមុនទេដែលគម្រាមសម្លាប់មកលើរូបខ្ញុំហើយនេះបើសិនតែខ្ញុំបើសិនតែច្បាប់អាព្យាក្រឹតណា ខ្ញុំអាចប្តឹងម្នាក់នេះដាក់គុកឬប្តឹងយកលុយបានប៉ុន្តែ សម្រាប់ខ្ញុំអត់មានក្តីសង្ឃឹមទេទៅប្តឹងនៅតុលាការមានតែយើងនឹងជាប់គុកអាអ្នកដែលគេរៀមប្រងបាញ់យើងនឹងយើងយើងអ្នកដែលគេប្រងបាញ់នឹងជាប់គុកអាអ្នកដែលកាន់កំភ្លើងផ្ញើកំភ្លើងមកយើង ប្រងបាញ់យើងនឹងរដ្ឋាភិបាលជាអ្នកលើកទឹកចិត្ត ហ៊ុនសែនបពុលហ៊ុនសែនជាអ្នកលើកទឹកចិត្តអញ្ចឹងវាសម្បូរមនុស្សអញ្ចឹងសម្បូរវាសម្បូរកាន់តែសម្បូរហ៎បងប្អូនដោយលោកប្រធានសំធាដោយលោកប្រធានសំធាថាថាថាចរាតបតៃឃាតកកើតចេញពីរដ្ឋអំណាចឃាតកកើតចេញពីរដ្ឋអំណាចលោកហ៊ុនសែន បាទជម្រាបសួរលោកពូហើយបងប្អូនយើងអរគ្នាណាកើតចេញពីរដ្ឋអំណាចរបស់ហ៊ុនសែន ចឹងសួរតាពួកនោះហ៊ានខ្លាចធ្វើអត់ខ្លាចទេដូចវាយតំណាងរិះនៅមុខរដ្ឋសភា3ឯកឧត្តមញ៉សំរើនឯកឧត្តមគង់សភាជាដើមហ្នឹងពេលវាយឡោអាហ្នឹងពួកអាហ្នឹងវាឡើងទីអីណាវាឡើងជាអីឥឡូវវាកាន់តែមានស័កមានយុះពងពោះឡើង អានឹងដោយសារអីរដ្ឋអំណាចជាអ្នកលើកទឹកចិត្តឲ្យពួកនឹងធ្វើផ្ដល់ជាយោបល់ថាឯងធ្វើដល់ម្នាក់នេះឯងយករម្នាក់នេះឯងទៅចាប់វាពីថៃម្នាក់នេះ អាសផាតឯងជាដើមចឹងពួកវាធ្វើហ៎ ហើយអាមេដឹកនាំនឹងនិយាយទៀតថាខ្ទុះក្នុងតម្លៃណាក៏ដោយយកក្បាលវាឲ្យបានតែជាដើមហ្នឹងអញ្ចឹងពួកវាក្លាហាននឹងធ្វើពួកវាក្លាហាននឹងធ្វើធ្វើដោយមានញញើតច្បាប់ការពីវាទៅហើយច្បាប់ការពីវាទៅហើយអញ្ចឹងយើងអត់សង្ឃឹមទេក្នុងនាមយើងជា ជនរងគ្រោះយើងអត់សង្ឃឹមទេបើយើងចង់មានយុត្តិធម៌យើងចង់មានពលឺយុត្តិធម៌មកលើយើងណា ដូររត់អំណាចនឹងចេញណាយើងសាមគ្គីរួបរวมគ្នាកម្លាំងណាក៏ដោយចលនានៃការផ្លាស់ប្ដូរមេដឹកនាំឯកការផ្ដើមចេញពីយុវជនគ្រប់គ្នាពលរដ្ឋគ្រប់គ្នានឹងពោកាន់តែសាហាវហើយបងប្អូនសិនខុនកាប់ដាច់ដៃដាច់ជើងមកដល់ម៉ោងនេះស្ងាត់ ឲ្យឆឹងបាទបាទរឿងផ្សេងផ្សេងវិញពួកអាញាធរស្រុកខ្មែរចាប់លឿនដូចអីគេម្នាក់ live វីដេអូស៊ីសុកឡាលោកគ្រូអីមហាទើស៊ីសុកឡាកុហកតាស៊ីអាយគោហ្នឹងចាប់ទៅអប់រំលឿនអារឿងកពីកប៉ុកអញ្ចឹងចាប់លឿនតែអារឿងឃាតកម្មសម្លាប់មនុស្សពាក់ព័ន្ធទៅនឹងនយោបាយ ព័ន្ធទៅនឹងការប្រឆាំងរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងការប្រឆាំងរបស់របបខ្លួនណាបិទឆឹងចាប់តាំងពីខ្ញុំចេះលេង Facebook បណ្ដាញសង្គមខ្ញុំប្រមើលខ្ញុំចាំបានស្លាប់ក៏ច្រើនបែកក្បាលក៏ច្រើនឈួតក៏ច្រើនជាប់គុកក៏ច្រើន ក្រមរបប ការពារសន្តិភាពដោយគេហៅថាទោះក្នុងតម្លៃណាក៏ដោយគេថាថាគេថាក្រាស់គេថាថាការពារសន្តិភាពរបស់គេណាសន្តិភេសគេហៅថាសន្តិភេសបាទជំរាបសួរលោកអ៊ំហើយខ្ញុំមកដល់នេះហើយខ្ញុំអត់មានអីខ្លាចនឹងក្នុងក្នុងការនិយាយទេ ប្រទេសប្រជាធិបតេយ្យខ្ញុំរងចាំឱកាសនេះយូរហើយ រយៈពេល8ខែមកនេះខ្ញុំមាន ការកប់ប្រមល់ខ្ញុំមកដល់3ថ្ងៃចម្លែកក្លែក3ឃ្លីបចំណាយ1ម៉ោងខ្ញុំមកតប់ប្រមល់មែនតើឥឡូវថ្ងៃហ្នឹងយើងមានការឈឺចាប់នៅពេលដែលគេធ្វើរឿងសាហាវយោងខ្នងដាក់ទៅលើមនុស្សជាតិខ្មែរ វាមិនដឹងថាអាណៈដែលធ្វើនឹងខ្មែរឬមិនខ្មែរខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំដឹងតែមួយយ៉ាងគឺការដឹកនាំរបស់ហ៊ុនសែនខ្ញុំដឹងតែមួយយ៉ាងប៉ុណ្ណឹងឯងមិនដឹងថាអាអ្នកធ្វើដៃដល់នឹងខ្មែរឬក៏យួនឯងខ្ញុំមិនដឹងទេខ្ញុំដឹងតែមួយយ៉ាងគឺហ៊ុនសែនអ្នកដឹកនាំដែលតែងតែនៅពីក្រោយតែងតែងតែរៀបចំរឿងណាព្រោះហេតុអីហ៊ានយើងហ៊ាននិយាយអញ្ចឹង យើងចតចឹងពួកសម្ដីនឹងវាអាចជាជាការបានហើយសម្ដីរបស់ហ៊ុនសែនហ្នឹងហ៎សម្ដីរបស់ពួកបាក់ពួកមន្ត្រីរបស់ហ៊ុនសែនហ្នឹងហ៎សម្ដីម្នាក់ម្នាក់សិទ្ធិសាហាវហ្នឹងណាខ្លាំងជាមួយខ្មែរបណ្ឌិតវាខ្មែរមិនខ្មែរខ្ញុំខ្ញុំអត់ដឹងទេ ប៉ុន្តែអាភិបសាហាវនឹងយើងយកមកធ្វើវិនិច្ឆ័យប្រាប់ដល់មហាជនមហាគ្រូសាខ្មែរថា សាហាវណាស់ហ៊ុនសែន40ឆ្នាំមកនេះមិនដឹងថាហ៊ុនសែនសម្លាប់អស់ប្រមាណលានអ្នកទេណាណា មិនដឹងថាប្រមាណលានអ្នកទេបើយើងនិយាយអំពីការសម្លាប់ក្រោមស្នាដៃហ៊ុនសែនហឡូបាទបាទម៉ែវាបាទអរគុណច្រើនឈឺចាប់អត់អបមាដោយសារយួនពេញស្រុកខ្មែរយួនចិនណាញ៉ែញ៉ៃលេងលេងនិយាយចំនិយាយលេងចេញហ្មងនិយាយលេងចេញហ្មងឥឡូវហ្នឹងឥឡូវហ្នឹងបងប្អូនមើលមើលចំណុចហ្នឹងទាំងអស់គ្នា មើលហើយយកមកគិតមិនមើលហើយ បានត្រឹមមកឈឺចាប់ មើលហើយមិនហ៊ានខ្សែបរមានមើលហើយយើងថាអូឈឺចាប់អាណិត ខ្មែរបរមានមានសៀយើងអត់ទេលោកបណ្ដាញសង្គមក្នុងស្រុកគេចាប់ដើមបិទណាគេចាប់ដើមបិទតែបិទបានដូចសម័យអពតចឹង គេថតបានអូរូបភាពល្អល្អបន្តែក្រោយខ្នងសម្លាប់មនុស្សស្លាប់ទាំងលៀនទាំងលៀនឥឡូវមកដល់ដំណាក់កាលហ្នឹងវិធីសាស្ត្រសម្រាប់ខ្មែរ តាមរយៈចរាចរផ្សេងតាមរយៈការបំពល់ដោយគេហៅថាបំវក់ស្មារតីផ្សេងតាមចំណីអាហារផ្សេងអាហ្នឹងគេសម្រាប់ខ្មែរតើតែខ្មែរមួយចំនួន នៅតែមិនដឹងលិតល្ងឹតល្ងងអូអរគុណសន្តិភាពណាអាសែនជាអ្នកដឹកនាំល្ងងខ្លៅបំផិតបំផ្លាញទ្រព្យសម្បត្តិជាតិរលាអស់គ្មាន សល់ត្រឹមត្រូវបងស្រីបងជាការពិតណាដល់ដូចពួកអាប្រមាណក្បាលហ្នឹងណាពួកអាស្រ័យបណ្ដាញសង្គមប្រមាណក្បាលហ្នឹងវាស្រ័យសិតតែអូសម្ដេចល្អណាស់មាន សន្តិភាព ម៉ាស់មានសម្ដេចឌីជោមានអវ័យអវ័យទាំងអស់ពួកហ្នឹងនិយាយអត់បើកភ្នែកទេលុយដុល្លារវាបិទមុខនិយាយអត់បើកភ្នែកទេណាលុយដុល្លារបិទមុខវាបិទភ្នែកវាបើអស់លោកជាខ្មែរអាណៈដែលពងនិយាយពងស្រែកដូចអរតនៈដូចអាណាប្រមាណក្បាលអភេយវណ្ណៈអាណាអានេះនោះ បើពួកឯងជាខ្មែរហែងមើលសម្បត្តិធនធានធម្មជាតិព្រៃឈើអីនោះមើលច្បាស់កន្លែងហ្នឹងហើយមិនបាច់ពួកឯងមិនបាច់មោទនភាពពេលឯងឡាយម្ដងគេមើលរាប់ខេគេមើលគេស្ដាប់ឯងនិយាយអីខ្លះនិយាយចំមួយម៉ាត់ទៅប៉ុន្តែប្រជាប្រដ្ឋដឹង ពប្រជា ប្រដ្ឋដឹងនឹងហើយបានប្រជាប្រដ្ឋរត់ទៅឈរជើងបេក្ខជនយុវជនភ្លើងទៀនកក្រើកទឹកកក្រើកដីគេចង់មាន ការផ្លាស់ប្ដូរដល់គេចង់មានការផ្លាស់ប្ដូរពួកវាអត់ធ្វើអីចេញមានអីក្រៅពីគម្រាម មានអីក្រៅពីចេញនៃការមានអីក្រៅពីរៀបចំធ្វើក្រោះឆ្នាក់ចរាចរណ៍សម្រាប់មនុស្សមានអីក្រៅពីការលួចវាយក្បាលអញ្ចឹងហ៎ បាទខ្ញុំមកដល់3 4ថ្ងៃហើយបងបាទអរគុណច្រើនបងចាប់ដើមតុនភ្នែកហើយបងប្អូនអត់ទម្លាប់អត់ទម្លាប់ យើងមកនេះថ្ងៃយប់ថ្ងៃយប់ខុសគ្នាអញ្ចឹងបាទមាន សម្ដេចឌីជោផាត់ ស្អីគេនេះនាគកុងគីបាទដាក់ឲ្យខ្លាំងទៅប្អូនបាទអរគុណច្រើនបងរិសាបងបងបាទកុងកណាបានជួបបងទេ បាទអរគុណច្រើនបងនៅចិត្តគ្នាដែរខ្ញុំលេងតុបហ៎បង បាទលេងតុបចាំមើលខ្ញុំរៀបចំតុបចំអីស្រួលបុលដាក់ហើយមិនចាំមក report មិនចាំមកអីបោះផាតទេផាតត្រៀមមកមកអេមក បាទគាត់អានេះហ្នឹងគាត់អានេះហ្នឹង page 3 4ក្នុងហ្នឹង Facebook 2ក្នុងហ្នឹង page 3ក្នុងហ្នឹងខូចមួយ ដាក់មួយទៀតខូចមួយដាក់មួយទៀតធ្វើម៉េចបានឡាយធ្វើម៉េចបាននិយាយបាច់ធ្វើចាំ report ចាំបិទអីណាមិនបាច់ទេមិនលងមូលទេផាតនោះ ថាដើរមកដល់ដំណាក់កាលនេះមិនមែនលងមូលទេបាទបើនិយាយឲ្យ ស្រួលស្ដាប់រាល់ថ្ងៃនេះយួនប្រើ ខ្មែរឲ្យសម្រាប់ខ្មែរគឺពិតប្រកបណាស់បាទជាការពិតបង គ្រប់រូបភាពទាំងអស់សម្បីតែកិច្ចសេដ្ឋកិច្ចសេដ្ឋកិច្ចអ្នកខ្លះមើលអត់ដឹងទេគឺសម្រាប់ខ្មែរដោយផ្ដាច់អាសេដ្ឋកិច្ចផ្ដាច់ម៉េច ធ្វើស្វាយស្វាយនោះស្វាយខ្ញុំស្វាយខ្ញុំដាំចិត្ត100ដើមក្មួយក្មួយទៅបេះយកទៅលក់អត់មានអ្នកទិញឲ្យមន់ស៊ីឲ្យមន់ចឹកមន់គកមន់មេចឹកនឹងខ្មៅភ្នែកអស់មន់អត់មានកន្លែងលក់អត់មានអ្នកទិញ មកលោ100គេទិញអត់ឲ្យលុយក្មួយអាណិតក្មួយនោះអាហ្នឹងគេផ្ដាច់អញ្ចឹងដើម្បីឲ្យខ្មែរចេញចាក់ស្រុកដើម្បីឲ្យខ្មែរទៅថៃដើម្បីឲ្យខ្មែរទៅកូរ៉េទៅបណ្ដាប្រទេសផ្សេងផ្សេង គេធ្វើអញ្ចឹងគេយកយួនមកដាក់គេយកចិនមកដាក់ហាចិនអាយួននេះធ្វើអីចិនផលិតគ្រឿងញៀនរត់ពន្ធគ្រឿងញៀន បើកបនរបែងបើកការ៉ាអូខេកក្រឹកកក្រែងឥឡូវមិនត្រឹមតែគ្រឿងញៀនទេលេងសិតតែវោះកលៀនវោះយកថ្លើមគ្រឿងប្រមាត់គ្រឿងថ្នងយកលក់ទៀតវោះមនុស្សចិនឥឡូវសបាយទៀតខ្មែរណាយើងមើលដាំស្វាយស្វាយថោកធ្វើស្រូវបានស្រូវថោកអាបោះខ្មែរដាំបានថោកអស់ ប្រេងសាំងឡើង ថ្លៃដល់មេដឹកនាំគឺចេញមកខ្ពកបើប្រេងឡើងថ្លៃឲ្យដើទៅឲ្យចោះខ្លួនឯងមិនដើអ៊ីនិយាយអញ្ចឹងអញ្ចឹងអីសំម៉ាន់ដបងអីរាប់មួយបានសំណានិយាយអញ្ចឹងអញ្ចឹងអីសំតែប្រមាណដបងរាប់មួយអីបានសំលោកប្អូនមកដល់ណាហើយ បាទបងខ្ញុំនៅតិចសះបងបាទ ខ្ញុំនៅរដ្ឋទេសាបងអាយួនវាប្រើលុយឲ្យខ្មែរសម្រាប់ខ្មែរធ្វើបាបក្មេងៗណាកវលជាការពិតបងយើងមើលយើងមើលពួកអាចំសៀតអស់ហ្នឹងយើងមើលពួកអាចំសៀតអស់ហ្នឹងអាអាអាអាញាធរអស់ហ្នឹងយើងមើលប្រធាន ក្រុមហ៊ុនហ្នឹងតកែក្រុមហ៊ុនហ្នឹងណា ជាបរទេសទេតែទឹកលុយវាប្រើក្បាល អាញាធររាប់រយរាប់ម៉ឺននេះ ទៅធ្វើទឹកបុកម្នេញកម្មករណាកាវលយើងឃើញទេអត់ការពីខ្មែរណា ខ្មែរអ្នករងគ្រោះ អាមេដឹកនាំនោះដើបិទភ្នែកធ្វើកំភើយមិនដែលលឺនិយាយឡើងលើវេទិកាដើរញ័រទៅត្រឹកមើលកម្មករមិនឃើញ រងគ្រោះរាប់ខែ យើងមើលចរិតសួរថាមានត្រង់នឹងមានការពីខ្មែរទេអត់តលេសោះទោះតែត្រង់នឹងមាន ការពីខ្មែរអត់តលេសោះតកែមិនបើកលុយហ៎យើងមើលកន្លែងហ្នឹងបងប្អូនណាតកាពីតកែបរទេសហើយអាញាធរនឹងមាន មានមានមានណែញ អស់លោកសមត្ថកិច្ចអាជ្ញាធរសន្តិសុខស្អីស្អីហ្នឹងគេចិញ្ចឹមឲ្យខំខ្មែរហ្មងណាគេចិញ្ចឹមអាញាធរក្នុងទីក្រុងភ្នំពេញហ្នឹងឲ្យខំខ្មែរហ្មងគេប្រើពេលណាខំព្រោះអាហ្នឹងដូចម៉ាទូអត់ចង់ប្រមាថចង់ប្រើទេប៉ុន្តែត្រូវតែប្រើអញ្ចឹងព្រោះអាហ្នឹងដូចមានចង្គមដូចឆ្កែអញ្ចឹងណាបាទ នៅពេលគេដាក់ឆ្នាំមកតបាក់ទៅពុលខំហ្មងអាហ្នឹងគេចិញ្ចឹមហ្មង ទុកយ៉ាងហ្មងណាស្ដាប់បងនិយាយខ្ញុំមាន ការជឿចាប់បាទបងបើយើងមានការជឿចាប់យើងត្រូវទ្រាំគ្នាបាទអត់បានទេយើងមើលអញ្ញាធរអញ្ញាធរនៅស្រុកនេះលីសនៅស្រុកនេះការគេប្រជាប្រជាជនគេណា គេគោរពប្រជាជនគេណាអាញាធរបលីស្រុកខ្មែរម៉ែអាថ្លែនតតកលេងវាយកលេងចាប់បោចសក់កលេងហើយបើយើងនិយាយមួយម៉ាត់អាខ្លីប្អូនប្អូនវាអីហ្នឹងក៏មានស្រីម៉ែនឹងក៏មានស្រី យើងមើលស្រីហើយវានឹងជាប្រុសជាបរោះ ដូចចាប់បោកចាប់កញិចស្ត្រីអាហ្នឹងយើងឃើញផងហើយចោះអត់ឃើញអត់ឃើញតែគេលួចវាយក្បាលវាយអីហ្នឹងរកឃាតកមិនឃើញអាហ្នឹងយើងយកអាហ្នឹងទៅវានៅឆៃឲ្យស្មើគ្នាអាហ្នឹងមិនដឹងថាអូអាណាណាធ្វើកាមេរ៉ាខ្វាត់ហ្វែងគេថតវីដេអូប៉ុណ្ណឹងផងវាហ៊ានធ្វើប៉ុណ្ណឹងយើងមើលតែប៉ុណ្ណឹងដឹងថាណាណាជាឃាតករណាជាជនដៃដល់ពពជនដៃដល់ជាឃាតករចេញពីភពណាចេញពីពួកហ្នឹងណាចេញពីពួកហ្នឹង ខ្លួនឯងបានងាបាទចេញពីពួកនោះកាមេរ៉ាវីដេអូវាថតគេថតគេថតបានប៉ុណ្ណឹងវាហ៊ានធ្វើណាជាងគេទៅចោតណារដ្ឋអំណាចគេរៀបចំហើយគេលើកទឹកចិត្ត មកមកស្អាតហ្មងលើកទឹកចិត្តមកស្អាតហ្មងមិនខ្វល់ថាណែឯងវាយគេហើយសម្លាប់គេហើយជាប់គុកមិនខ្វល់ទេសំខាន់គឺ អញអ្នកប្រើសំខាន់គឺអញអ្នករៀបចំហ្នឹងទៅបានអាហ្នឹងតែប៉ុណ្ណឹងពួកនឹងហ៊ានធ្វើណាមិនត្រឹមតែ ប្រើប៉ុណ្ណឹងឯងមិនក្នុងស្រុករបស់ចិត្តមកប្រើថៃប្រើអីអុយធ្វើទុកបុកម្នេញជនភៀសខ្លួនអីហ្នឹងថែមទៀតតែយើងឃើញចាក់ស្ដែងកន្លងទៅ បាទលោកប្អូនឯងកាលបាន ចូលស្រុកមកមើល អាញាធរផង បាទល្បិចកលយួន គ្រប់គ្រងខ្មែរសម្រាប់ខ្មែរនេះអាមួយដែលនៅលងងខ្លៅអានឹងគេហៅថាគោពាក់ប៉ោត ចូលមកពាក់ប៉ោតនេះនេះម្នាក់នេះនេះម្នាក់នេះនេះ វាថាឡាយសូបំពុលសង្គមខ្មែរនេះទៅវិញនេះណាបើបើអញគេចាត់ទុកជា ជាអ្នកបំពុលសង្គមខ្មែរមិនអញគេគេយកមកដល់នេះគេចាត់ទុកក្បាលឯងហ្នឹងគឺជាអ្នកប្រជាតៃគេស្រឡាញ់អ្នកប្រជាតៃយល់ទេ គេមិនមែនយកពួកអាផ្ដាច់ការមកនៅអាមេរិកទេសំបីកូនសុកអេសានសំបីតែកូនហ៊ុនសែនហ្នឹងទោះតែអស់លុយប្រមាណបានមកដល់អាមេរិកហើយគិតតែប៉ុណ្ណាយកខួរក្បាលទៅគិតប៉ុណ្ណឹងគិតតែប៉ុណ្ណឹងអស់រាប់លានណា អស់រាប់លានរួមរួមមកមិនដល់ទៀតចុះឯងនេះស្អីកូនកសិករធ្វើស្រែចម្ការស្រោថោកអញរត់បថៃធ្វើពលកគេគេយកអញមកដល់អាមេរិកហើយលោកកូនល្ងងខួរក្បាល10ចិត្តមែនណាសួរថា ខាងអង្គការខាងដែលគេយកមកហ្នឹងគេគេគិតតែអញមកយកដើម្បីមកបំពល់សង្គមនៅអាមេរិកហ៎ពលសង្គមនៅអាមេរិកសួស្តីសុផាតបាទរីករាយបាទម្ដងអាមេរិកបាទអរគុណច្រើនបងអីគេរងសេអាចឬយ៉ាងមិនហ្នឹងបាទអត់ត្រូវទេអាច អាខ្វាក់អូតគេអេងក្អាង បានអំណាចដោយសារប្លន់គេ 3ដងមកហើយអូ ច្រើនដងហើយនេះខ្មែរសន្តិភាពទៀតនេះអីមួយទៀតណាបាទខ្មែរសន្តិភាពអីទេគេធ្វើគេនិយាយតាមមេគេណាព្រោះនេះពួកដូចខ្មែរសន្តិភាពនេះបើហ៊ុនសែនឲ្យស៊ីអាចកែស៊ីអាចកែដែរណាវាមិនខុសអីហ្នឹងហ៊ុនសែនសន្តិភាពនេះសន្តិភាពហ្នឹងហ៊ុនសែនឲ្យស៊ីអាចកែវាស៊ីអាចកែដែរអញ្ចឹងទៅ វាមិនដឹងលំងលមាំងស្អីទេពួកអានេះណាមិនដឹងលំងលមាំងអីគេបាទហាអ្នកបកកែជាយកមិនហើយចោះចោះហ៊ុនសែនកម្ពុជាដែរមិនគេមិនយកមកហ៎មិនអាមេរិកមិនយកមកមក មិនយកមកបើនិយាយរឿងជាអត់មានណាជាដល់សាហាវជាងហ៊ុនសែនទេបាទជាម៉ែជាពូជាពងគេតិចទៀត វាមិនដឹងល្មងអមាទេអញ្ចឹងគិតមើលបងប្អូនទាំងអស់គ្នាបានមានប្រហែលអ្នកដែរមានតែ2ក្បាលហ៎សម្លឹងសង្កេតមើលឃើញ2ក្បាលហ្នឹងទៅអីខ្លួនឯងសេតបខមមិនពុកអីនេះអឺស្អីគេចាំឆែកមើលអាអីគេនេះនិកកងគីអូឈ្មោះគេនិក ពិបាកអញ្ចឹងគិតតែប៉ុណ្ណឹងទៅ ដែល ខ្ញុំបាន បាទបងចូលរួមទិអបបាទអរគុណច្រើនបងបាទអរគុណច្រើនបងហើយមានបងប្អូនខមមិនអីទៀតទេអ្នកខ្ញុំរៀងលឺបន្តិចរៀងក្តៅឆេវបន្តិចម្សិលម្សិលមានរឿងសុភាពដូចខ្ញុំថាអញ្ចឹងម៉ាស៊ីនកាន់តែក្តៅណាម៉ាស៊ីនចាប់ផ្ដើមក្តៅ ឆេះមុនម៉ោងក៏រងទីឆេះលើកទី2ក្តៅបន្តិចឆេះលើកទី3កាន់តែក្តៅបងប្អូនស្គាល់សភាពច្បាស់ណានៅថៃប្រហែលឆ្នាំបងប្អូនស្គាល់ច្បាស់ហើយចាប់ដើមក្តៅមិនសិនណាហើយកុំចិត្តទៅមកខមមិនអីប្រទេសតផ្ដាស់អីត្រូវអ្ហាណាចិត្តទៅមកខមមិនអីប្រទេសផ្ដាស់អី ៀបខមមិនដូចគោបាក់ប៉ោតអីគោក្បាលអីចេះចេះកុំកុំចិត្តទៅហ៊ានហើយហើយចេះតែឡាយបងប្អូនខ្ញុំអត់មានទៀងម៉ោងទេតនេម៉ោងណាឡាយម៉ោងហ្នឹងចាប់ទៅឡាយរៀនអង់គ្លេសរៀនអីចឹងទៅមើលសិភៅមើលព័ត៌មានអីហ្នឹងជាពិសេសគឺខំរៀនអីចឹងទៅបាទនេះនេះ អូវាសួរអូនរទ្ធីថាកុំថ្ងៃបងមកអូនរទ្ធីខូច Facebook តាក់តងគ្នាបានណាគេសួរឡើងព្រាតបាត់អូនរទ្ធីអូនរទ្ធីនោះពលកជួយច្រើនណាស់ជួយគណៈបកភ្លើងទៀនមិនមែនធម្មតាទេណានៅស្រុកថៃបងដូចគ្នាបងលុកគោលុកអីជួយភ្លើងទៀនយើងជួយអញ្ចឹង ណាយើងជួយអញ្ចឹងបើជាតិយើងអត់មានណាចាំបរទេសណាមកស្រោចស្រង់ជួយយើង យើងក្នុងនាមជាខ្មែរកតបកិច្ចយើងកតបកិច្ចយើងណាដូចជាសុផាតហើយ you បាទខ្ញុំសុខសប្បាយបងបាទអរគុណច្រើនបងបាទខ្ញុំសុខសប្បាយដែរបាទ ចឹងអ្វីដែលយើងឃើញសប្ងាយពីសង្គមក្រោមការដឹកនាំរបស់ហ៊ុនសែនបើបងប្អូនតាំងចិត្តអាត្មានិយមដើហួសកែមលីគាត់បាននិយាយហើយថ្ងៃនេះវៀនគេថ្ងៃក្រោយវៀនយើងថ្ងៃនេះវៀនយើងថ្ងៃក្រោយវៀនគេណាអានោះវាអញ្ចឹងហ៎ វាអញ្ចឹងហើយជិះផុតទេជិះអត់ផុតទេប្រទេសវាអត់ច្បាប់ហើយហ្នឹងច្បាប់ស្អីណាច្បាប់ស្អីបាទរឿងមិនគួរធ្វើវានាំគ្នាធ្វើហ្នឹងដោយអាគ្រូមហាទឺអញ្ចឹងទៅទៅចាប់អីអញ្ចឹងទៅសួរចម្លើយកណាថ្វាយគុំលបងនៅទីថ្វាយគុំ ប្រហោងពីចម្ងាយចឹងទៅអាកាពីកប៉ុកលឿនប៉ុន្តែអារឿងដែលគេស្នើសុំដេករនាលដីយំក្រាបអុយដោះស្រាយពួកអាញាធរគិតតែធ្វើបាបថែមណាសំសំនៅអូហូតកណាសំហើយហើយប៉ុន្តែនៅពាក់អោលងាប៉ុន្តែចេញខាងក្រៅអត់បានទេគុណមកនេះលបងចេញមកនេះអត់បានទេគឺជា ប៉ុន្តែអត្តចៈច្រើននៅតិចសាសនេះអត្តចៈអត់ខ្លាំងទេនៅរដ្ឋផ្សេងផ្សេងដូចរដ្ឋបងឈុនវៀននៅអីរដ្ឋរត់អៃឡែននេះទឹកកក់ព្រិលអីណាធ្លាក់នៅនេះអត់ធ្លាក់ទេប៉ុន្តែជាខ្យល់សួស្តីបងផាតបាទអបអរបាទបាទអរគុណច្រើនបងយើងមើលឃើញណាយ៉ាដោះស្រាយវាធ្វើមើលមិនដឹង បាតកម្មឯងចង់បាតកម្មឯងចង់ធ្វើអីធ្វើអីមិនមែនបាតកម្មទេគាត់ធ្វើកតក ដោយអហិង្សាកណាកណាដឹង នៅខាងកាណាដាលេងនិយាយហើយលេងទឹកកក់អឺព្រិលអីធ្លាក់សិតតែលិចឡានអីចេះជួយត្រេកអរដែលបងអូនបានមកដល់អាមេរិកបាទអរគុណច្រើនលោកអ៊ំបាទប្តីប្តីបងទឹកកំហ៊ុនបាទបន្តែខ្ញុំ ខ្ញុំហៅបងទឹកកំហ៊ុនហៅបងដល់ហៅអ៊ំប្រុសដែលគាត់ហៅហៅអ៊ំផ្លែកផ្លែកដែរតាបាទផ្លែកដែរតាបាទហៅពេលគាត់ខលបងទឹកកំហ៊ុនគាត់ខលមកហៅបងស្រីដល់ពេលអ៊ំមកដល់ពេលប្តីបងទឹកកំហ៊ុនហៅអ៊ំប្រុសបែចេះខ្ញុំមើលមើលតាម មើលទៅអ៊ំដូចរៀងចំណាស់ដែរដល់មើលបងទឹកមុនរៀងក្មេងអញ្ចឹងហៅបងទៅមិនអត់អីទេបាទបងក្តោយអ៊ំក្តោយជាការគោរពគួសមបាទការគោរពគួសមហើយខ្ញុំអរគុណបងប្អូនខ្មែរនៅឯសហរដ្ឋអាមេរិកនេះមែនទែនដែលការដែលខ្ញុំរងគ្រោះដោយ ការធ្វើទុកបុកម្នេញគឺមានបងប្អូនជួយទៅដល់រូបខ្ញុំ ចឹងការចងចាំរបស់ខ្ញុំគឺខ្ញុំបានសរសេរមិញគេធ្លាប់ជួយខ្ញុំគេនឹងខ្ញុំសំដៅទាំងអស់គ្នាខ្ញុំអត់អានឈ្មោះបុគ្គលណាទេប៉ុបាទអត់អានឈ្មោះបុគ្គលណាគេធ្លាប់ជួយខ្ញុំចឹងហេតុអីបានតែគេជួយយើងហើយនៅពេលដែលយើងមាន ការលូតលាស់យើង មានការគេហៅថាធូធា ដែលយើងអាចជួយអ្នកផ្សេងទៀតឧទាហរណ៍ថា part 2 tier part រកមួយថ្ងៃរស់មួយថ្ងៃហើយសល់លុយអីខ្លះខ្លះអាចជួយចែកម្លេចគេបានទេបានព្រោះយើងមានមេរៀនយើងមានបទពិសោធន៍យើង បាន ដឹង ថាគេជួយយើង យើងត្រូវតែ ជួយបន្តខ្ញុំដាក់ថាអស់មួយជីវិតខ្ញុំទោះបីជាខ្ញុំក្រជាតិនេះខ្ញុំក្រក៏ដោយមកដល់អាមេរិកនេះគ្មានផ្ទះនៅក៏ដោយគឺខ្ញុំត្រូវតែបែងចែក នៃការចែកគ្នារស់និយាយអញ្ចឹងមកនៅតិចសាសរដ្ឋល្អណាស់រដ្ឋធំទី2នៅអាមេរិកជួយត្រេកអរបាទអរគុណចាបងជាង4លានលឺតែជាជននៅតិចសាសនេះជាង4លានហើយរដ្ឋហ្នឹងរដ្ឋក្តៅទេបាទស៊ូស៊ូបងដល់តែមកបាទអរគុណច្រើនហើយបងស្រីអូបងស្រីអានអានឯងហត់អត់អីបងបាទហ្នឹងហើយ ប៉ុន្តែវាអត់តសំបាត់ក្រសាយបែអីប្រេះមាត់ប្រេះអីយើងប្រេះទួចបានចឹងនៅអ្វីដែលខ្ញុំលើកឡើងនេះថ្ងៃនេះខ្ញុំសរសេរប្រធានបទហើយព្រោះតែភាពភ្លេចភ័យខ្លាចហ៊ុនសែនរៀបគម្រោងសម្រាប់នឹងចាប់ចងជាបន្តបន្តអញ្ចឹង បាទប៉ាឡាយបាន1ម៉ោងអត់អូនអស់6នាទីទេ1ម៉ោង1ម៉ោងបាទ6នាទីទេបញ្ចប់ការឡាយ1ម៉ោង1ម៉ោងហើយសូមទោសបងប្អូនដែលនៅអាមេរិកក្តីនៅបណ្ដាប្រទេសផ្សេងៗក្តីបើសិនតែឡាយជន់គ្នាណាពួកខ្ញុំវែងម៉ោងឡើយឯងវែងម៉ោងណា មិនដឹងថាត្រូវឡាយម៉ោងណាអីម៉ោងណាទេវិញម៉ោងនិយាយចំទៅគឺខ្ញុំដឹងខ្ញុំអត់តាន់ដឹងថាស្រុកខ្មែរស្មើនឹងម៉ោងប្រមាណនៅអាមេរិកនេះដឹងថាម៉ោងម៉ោង9ណាជា10ហើយហើយមិនដឹងថាជន់ម៉ោងទូទាស់អឺសង្គ្រោះជាតិយើងប្រមាណប៉ុះគឺខ្ញុំអត់ដឹងទេបើខ្ញុំវិញម៉ោង ខ្ញុំចាប់បើកកុំព្យូទ័រមកឡាយចាប់បើកកុំព្យូទ័រមកឡាយឥឡូវនេះកុំព្យូទ័រនឹងឡាយបានស្អែកស្អែកដាក់តាមនឹងមកអេមទូរស័ព្ទមិនឡាយវាទេអាទូរស័ព្ទមិនឡាយទៀតទេបាទនេះសិតតែគេជួយបងប្អូននិយាយត្រង់នេះដូចអស់នេះអីសិតគេជួយខ្ញុំទេបាទគេជួយខ្ញុំយ៉ាងខ្ញុំយកអាមេរៀនហ្នឹងយកទៅជួយគេវិញ ខ្ញុំមកដល់នេះខ្ញុំគោលដៅរបស់ខ្ញុំមិនមិនមកមាននៅអាមេរិកទេមិនមែនមកស្រ័យសុខនៅអាមេរិកតែមកគ្រួសារខ្ញុំទេណូស្រុកខ្មែរណូគេវេទនីច្រើនណាស់រាប់លានអ្នកប៉ុន្តែយើងមិនមែនជួយទៅមនុស្សរាប់លានអ្នកហ្នឹងវិធីយើងជួយជួយមានវិធីរបស់យើងជួយទៅអីជួយភ្លើងទៀនជួយតាមរយៈគណៈបក ដែលគេតស៊ូដើម្បីផ្លាស់ប្ដូរបើយើងគាត់តែរែងគេជួយជន់ក្រីក្រវានៅតែក្រអញ្ចឹងយើងជួយប៉ាក់យើងជួយអ្នកធ្វើកម្មសកម្មភាពត្រូវបាទអូបងស្រីបងអូជំរាបសួរបងអេបងបដូរ profile ប្អូនណាផ្លិចអូនៅរត់បងផ្សេងនោះមករណរត់បងនោះម៉ោង7:20នាទីបង បាទអរគុណច្រើនបងបាទ បងបងស្រីនៅរត់អីគេនៅអូដូចនៅកលីហ៎បងដូចនៅកលីហ៎បងបើបងរិះសាក់ដូចបងស្រីហ្នឹងអរគុណបងស្រីមែនតើបាទតែតែផ្ដល់បងស្រីគាត់អុយម្ដង100ម្ដង200ម្ដង100គាត់ជួយ ជាចប់ទៅជួយខ្ញុំអត់លាក់បាំងបងប្អូនទេបាទគាត់ជួយមករហូតដូចបងរិទ្ធស័កនេះបងរិទ្ធស័កជួយណាខែណា200ខែណា100គាត់ជួយគាត់អាណិតចឹងនៅពេលដែល នៅពេលដែលដែលខ្ញុំបាន ចងចាំនៅក្នុង ខួរក្បាលរបស់ខ្ញុំខ្ញុំកត់ទុកថាហេតុអីបានគេជួយខ្ញុំហើយដល់ពេលខ្ញុំមកនៅទីនេះ ខ្ញុំនឹងធ្វើដោយបងគំរូពីបងរិទ្ធសាគំរូពីបងស្រីគំរូពីបងប្អូននៅអាមេរិកដែលគេជួយដែលពួកគាត់បេះពីមាត់បេះពីកហើយសួរតើការងារនៅស្រុកអាមេរិកនេះមកកើបលុយមែនមែនទេអ្នកខ្លះធ្វើការទាំងយប់ទាំងថ្ងៃ2 3វេនតម្រាំនឹងបានលុយផ្ញើតើអោយអ្នកតស៊ូ ចឹងអ្នកតស៊ូមកដល់នេះហើយយើងត្រូវតែធ្វើអញ្ចឹងគំរូអញ្ចឹងតទៅទៀតបាទនឹងស្រុកខ្មែរម៉ោង9 20នាទីហើយបងសុផាតអូបាទអរគុណច្រើនបងបាទ this is all ម៉ោង7:20 24m អរគុណច្រើនបងបាទចឹងប៉ុន្តែអង្គុយតុករៀងវាដាក់តុកវាជាទៀតអង្គុយតុករៀងវាចាំអត់តាន់រៀបចំស្រួលបាទ នៅ2នាទីទៀតអានខមមិនបងប្អូនបណ្ដោយទៅណាបាទអានខមមិនបងប្អូនដែរអានខមមិនហើយខ្ញុំមកដល់នេះនៅសល់លុយ600ដុល្លារ100ដុល្លារនេះគឺដាក់ទៅឲ្យអឺដាក់ទៅបដើបដើនៅថៃនោះដាក់ខ្លះនៅខ្លះជួយបាទជួយជួយគ្រឿងទៀនលើកផ្លាកបោះពុំអៅ លុយចាក់សាំងអូឡានម៉ូតូចេចេញដំណើរទៅមិនមែនស៊ីទឹកណាមិនមែនម៉ូតូឡានផឹកទឹកណាហើយបងនៅរិទ្ធីអូនបាទបងប្រុសនិយាយត្រូវពិតណាស់បាទអរគុណច្រើនសុផាតឥឡូវនៅណាគេផុស Facebook ឡើងច្រើនហើយបងឯងសួរកំចាត់ពុកក្បត់នៅអាមេរិកនេះបងបាទខ្ញុំមកដល់ប្រហែលថ្ងៃហើយ បាទអញ្ចឹងយើងធ្វើរបៀបហ្នឹងយើងជួយជាតិរបៀបហ្នឹងទៅបីយើងមិនបានទៅលើកផ្លាកមួយគេយើងមិនបានទៅចូលរួមមួយគេមិនបានទៅឈរឈ្មោះជាបេក្ខជនមួយគេយើងមិនបានទៅឈរទៅបោះឆ្នោតមួយគេថាវិការដែលយើងរកបានថាវិការទី1យើងនិយាយអំពីការកត់គងគ្រូសាប្រពុតឲ្យមានការបែងចែកប្រពុតណា ពពុទ្ធអង្គព្រះអង្គឲ្យមានការបែងចែកកំណប់ទ្របទ្របដែលរកបានលុយដែលរកបានហ្នឹងនិយាយបែងចែកមិនចេះតែប្រមូលទុកប្រមូលទុកចង្វាទុកចង្វាទុកអាលោកជាតិក៏ចង្វាយកខ្លួនឯងអាបំផ្លាញជាតិក៏ចង្វាយកខ្លួនឯងដូចហ៊ុនសែនអត់ទេតែតិចអានេះលការខ្លាយខ្លាយដើម្បីបង្អួតល្អហើយដល់ពេលខ្លួនឯងធ្វើត្រាក់ត្រាក់ដល់សុំទៀនគេតាមប្រទេសប៉ុន្តែមើលនេះលការអាណសុំទៀន សិតតែ3 4 5លានអីអញ្ចឹងមើលយើងកុំធ្វើមនុស្សអញ្ចឹងណាងាប់ទៅអត់យកអីទៅតាមទេណាប្រាប់ហើយជីវិតយើងរស់មិនបាន100ឆ្នាំទេណាឡូវគីមីកាត់កាពះពវៀនសួតប្រមាត់ថ្លើមរោគគ្រប់ឥឡូវរស់បាន100ឆ្នាំរស់តិចទេបងអូនណារស់បាន100ដល់100ឆ្នាំរស់តិចណា បាទអរគុណច្រើនបងសួស្តីឆ្នាំថ្មីអូនហាត់ចាំមើលទៅលេង វត្តណាងាយទេនៅអាមេរិកចាំមើលបាទអត់តាន់អត់តាន់ជួលអត់តាន់ជួលធ្វើការឡើយបានពេលដើរលេងបាទដើរលេងចូលឆ្នាំហ្នឹងចាំមើលដើរតាណាទេបងប្អូនខ្មែរណាឆ្កល់ហៅទៅផងបាទសុំបាយពេលផងបាទហៅទៅអត់មានអីជីកទៅជីកទៅណានេះមុខបែរមុខទៅណាផងគាត់មុខផ្ទះនៅវិញឡើយទៅនេះ ដឹងបណ្ដាលនេះទេអញ្ចឹងដាំទៅបណ្ដាលទៀតថាយើងរស់មិនបាន100ឆ្នាំទេកុំប្រឹងដូចខណ្ឌសវណ្ណណាតៃហងលើយន្តហោះដុតគួលនៅភូមិមាយកឆ្អឹងក៏ខ្មែរអួតអូអួតសិទ្ធិពេទ្យស្រុកខ្មែរល្អអីល្អដល់ពេលងាប់ងាប់ស្រុកគេជីស៊ីមហេង បាទឥឡូវដល់ម៉ោងហើយត្រឹមប៉ុណ្្នឹងចាំបងប្អូនចាំស្អីស្អីទៀតថ្ងៃនេះរៀងងុកទៀតនេះនិយាយភ្នែកក្រហមណាមើលភ្នែកក្រហមយើងយើងស្លាប់នៅនោះមិនបានពេលយប់លើមិនដល់ទេបដូរពេលវេលាមានអីរងចាំមួយថ្ងៃភ្នែកក្រហមបណ្ដោយឥឡូវបន្តិចទៀតដាក់ភ្លឹងបាទអរគុណបងប្អូនទាំងអស់គ្នាចុងក្រោយខ្ញុំក្រាបថ្វាយបង្គំនឹងជម្រាបលាបងប្អូនទាំងអស់គ្នាចាំវិលជួបគ្នាសាជាថ្មី អឺមិនកំណត់ពេលទេបាទទនេម៉ោងណាគឺ live ម៉ោងហ្នឹងហើយមិនដឹងថា live នេះមិនទៀងទាត់ត្រូវ live ព្រឹកខ្លែងងាកដឹងទេបាទអរគុណព្រោះនេះ មិនមែនជាទូទាស់ប្រចាំដាក់ម៉ោងអីឲ្យនេះទេព្រោះខ្ញុំនំវែងម៉ោងឡើយបាទស្ងាត់ស្ងាត់ដល់អាមេរិកសុកទុកយ៉ាងណាដែរបងសុផាតបាទសុកបាទធម្មតាបងបានទៅដល់អាមេរិកទូបាទអរគុណច្រើននៅស្រុកថៃពេលនេះម៉ោងអឺបីបីនាទីហើយអូនបាទអូអរគុណច្រើនបាទអរគុណបាទជម្រាបលា បាទអរគុណបាទបងប្អូនទាំងអស់គ្នាដែលបានចូលរួមនឹងទស្សនាតាមដានយ៉ាងច្រើនកកកនៅក្នុងពេលវេលានេះខ្ញុំសូមជម្រាបលាត្រឹមប៉ុណ្ណេះចាំជួបគ្នាពេលវេលាឱកាសក្រោយស្អែកៗបន្តទៀតអរគុណជម្រាបលាបាទ